ទំព័រទី2ហើយហ្នឹងទំព័រទី1ហ្នឹងត្រឹមត្រូវហើយអភន្តរៈជាដកហ្នឹងឯងហ្នឹងហ្នឹងអភន្តរៈហ្នឹងជាឈ្មោះផ្លែស្វាយណាអភន្តរៈអភន្តរៈអំពៈណា នឹងពាក្យពាក្យដូចថាคล้ายคล้ายរបស់ប្រអិនទេតែមានមានប្រអិនមកសាងរឿងអញ្ចឹងដែរណាដោយដូចថាចង់ដូចថាបង្អាក់បង្អន់នៅអធិនុភាពនៃព្រះតបោះបរមពុរិស័ទ្ធ ចឹងទៅដូចថាអត់បានសជាតិមកជាអង្គណាអីទៅទេវាអត់ហ្នឹងប៉ុណ្ណាហ្នឹងឯងមានការភ័យខ្លាចបាត់បង់អំណាចរបស់ខ្លួនជាប្រអិនដោយដែលជាគុណរបស់ព្រះបរមពុរិស័ទនឹងអញ្ចឹងទៅ បានមកសាងរឿងចឹងដូចជា ក្នុងកសបៈលោមហង្សៈជាអដកអីហ្នឹងក៏មានរឿងប្រអិននឹងដែរហ្នឹងឯងចាត់ចែងទៅដើម្បីបានព្រះបរមពុរិស័ទអីមកធ្វើពិធីបូជាយ៉ាញ់អីនោះលើកនេះមកចាត់ចែងដើម្បីឲ្យព្រះរាជាបណ្ដេញព្រះតបអីអីហ្នឹង ចេញពីឧទ្យានដើមស្វាយហ្នឹងណាដោយបានមកបញ្យលសពព្រះគមហេសីដើម្បីថាបានសោយអភ័ណ្ឌរៈស្វាយហ្នឹងទៅនឹងមានបុតដែលមានស័កធំហើយម្ដាយនោះចង់បានបុតដែលមានស័កធំអញ្ចឹង ចង់បានពេកទៅវាទៅជាចំណុចខ្សោយហ្នឹងឯងមនុស្សយើងវាមានអាភាពលោភលន់មកសប្ថ្ងៃអីអីហ្នឹងវាជាចំណុចខ្សោយវាអាចថាមនុស្សបោកក៏បានហើយវាជារឿងខ្លាំងរបស់កិលេសហ្នឹងចំណុចខ្លាំងរបស់វត្តដាក់ហ្នឹង វានៅលើចំណង់តណ្ហារបស់សត្វលោកហ្នឹងហ្នឹងឯងជាចំណុចខ្លាំងរបស់កិលេសមីឬក៏ចំណុចខ្លាំងរបស់វត្តដាក់ដែលมันងាយយុទ្ធឆាំងมันងាយចោះចាញ់มันងាយដួលរលំដោយអំណាចនៃចំណងហ្នឹង ដែលមានអវិជ្ជាជាឫសគល់ហ្នឹង អីក៏คล้ายទៅជាទុកទោសជាចំណុចខ្សោយរបស់សត្វលោកហ្នឹងដូចជាព្រះគមហេសីហ្នឹងហ្នឹងហើយដែលបានមកជាព្រះនាងរាហុលមេតាទេប៉ុណ្ណាហើយកាលហ្នឹង ព្រះរាជាហ្នឹងជាព្រះអានន្តហ្នឹងឯងប៉ុន្តែហើយព្រះរាហុលហ្នឹងជាសវៈបោតិកៈសេកហ្នឹងធំទៀតបណ្ដុំតេសហ្នឹងឯងហើយពីតរានស័យទៅដល់ដែនដីនៃព្រៃហែមពៀនដើម្បីទៅរកផ្លែស្វាយហ្នឹងយកមក ថ្វាយព្រះរាជបិតាព្រះរាជមេតាចឹងទៅដូចថាចាត់ទុកព្រះរាជាព្រះអគ្គមហេសីហ្នឹងជាបិតាជាព្រះមេតាអញ្ចឹងហ្នឹងឯងហើយក៏មានតួអង្គព្រះសរីបុត្រផងដែរដែល ជាទីជ្រះថ្លានៃស្ដេចវេស្សវ័នបួសបួសនៅនេះដែនដីនៃព្រៃហែមពៀនហ្នឹងព្រះសិរីបុត្រព្រះបរមពុរិស័ទក៏បួសដែរតំណាក់តំណងជាមួយនឹងបរិជាចឹងទៅប៉ុន្តែបរិជាហ្នឹងក៏ដូចថាទ្រង់ខ្វាយខ្វល់បាទខ្វល់រੋផ្លែស្វាយហ្នឹង ព្រោះព្រះអគ្គមហេសីដល់ទៅវាមានចំណងដូចថាចាញ់គួរអញ្ចឹងហ្នឹងឯងដោយសាងរឿងឡើងដោយសារប្រអែតហ្នឹងមកសំដែងមកពោល2គាថាខាងដើមហ្នឹងហ្នឹងឯងក្នុងនិតឯងមើលលំសាប្រគាថាហ្នឹងទៅអាហ្នឹងពេលរបស់ប្រអែនដែលមក ពោលចំពោះព្រះគមហេសីហ្នឹងណាដើម្បីថាឲ្យបានសោយនៅ ស្វាយអភន្តរៈហ្នឹងអីក៏បានសាងរឿងថាស្វាយនឹងនៅប្រទេសអូសៀននឹងស្វាយក្នុងនឹងក្នុងចន្លោះអាមិនក្នុងអីអីមិនទៅដល់ទៅរួទៅប្រអិននឹងបណ្ដាលឲ្យបាត់ថ្លៃស្វាយនឹងអស់ អញ្ចឹងសាកសួរថាម៉េចបាត់អស់អីអីចឹងនោះក៏ចោតថាព្រះតបោះអីហ្នឹងឆាន់អីអស់អីចឹងណាហ្នឹងហើយចឹងបានបង្កើតទៅជារឿងបណ្ដិញព្រះតបោះអីអីហ្នឹងច្រើនអង្គតែមានព្រះបរមពុរិស័ទជាបឋមប្រធានហ្នឹងហ្នឹងត្រូវតាមបំណង របស់ប្រអែនហើយណាអញ្ចឹងពេលមានបហប្រតិអញ្ចឹងរៀនសំបីតែទេវតាមានអញ្ចឹងរហូតដល់ទៅមេរាធិរាជអីអីចឹងទៅទៀតទៅអាហ្នឹងចង់និយាយពីរឿងអកុសលចិត្តហ្នឹងវាតាមទៅឋានសួគ៌តាមទៅឋានព្រំ តាមទៅដល់អរូបព្រំទៀតណានិយាយលេះហ្នឹងបាបអកុសលហ្នឹងតណ្ហាហ្នឹងហ្នឹងឯងវាមិនបានជាកម្មបច្ច័យអីមែនតែតែវាជាអនុស័យហើយវាជាអាសវៈវាជាអោខៈយោគៈអីទាំងចឹងទៅ ណាវាជាប់ក្នុងកសែនៃវត្តដាក់ហ្នឹងទៅវាដូចជាថាណាវាគ្រប់គ្រងភព3ដែរអញ្ចឹងទៅហ្នឹងឯងគ្រប់គ្រងដោយអំណាចថាវាបានភព3ជាលោកីហ្នឹងមកជាអារម្មណ៍ហើយវាជាប់ទៅតាមភពជាតិកំណើតហ្នឹងដូចថាវាទៅ លេងឋានសួគ៌ដែរអញ្ចឹងទៅទៅលេងឋានព្រំដែរអញ្ចឹងទៅហ្នឹងហើយអញ្ចឹងរំបីតែនៅ ក្នុងទេវតាហ្នឹងក៏មាន ទេវតាមិឆាទិដ្ឋិទេវតាមេអីអីចឹងទៅណាមិនត្រឹមតែមេរាជារាជទេមានបរិវារអីអីទៅតាមបំរើមេរាជារាជហ្នឹង ហើយសំបីតែកើតជាប្រអិនហើយហ្នឹងនៅមានថាចិត្តភ័យខ្លាចតក់ស្លុតនិងបាត់បង់ភាពជាធំរបស់ព្រះអង្គហ្នឹងដោយតេជានុភាព របស់ព្រះបរមពុរិស័ទជារបស់ហ្នឹងមានដែលជាគុណដែលជាសិលដែលជា ណាបនឈានសមាបត្តិអភិញាអីអីហ្នឹងអភិនិហាបនបារមីធ្វើឲ្យព្រះអង្គមានដៃជះខ្លាំងខ្លា កក្រើករំពើកដល់អាសនៈប្រអិនអញ្ចឹងណាបនរបស់មនុស្សខ្លាំងណាស់ហ្នឹងឯងចឹងបានយើងផ្ដល់កម្លាំងចិត្តខ្លួនឯងគឺថាពឹងខ្លួនឯង ដែលអាចជួយខ្លួនឯងឲ្យរួចពីវត្តដាក់បានហ្នឹងណាហ្នឹងហើយរៀងរៀងព្រះអង្គរៀងរៀងខ្លួនហ្នឹងគឺទៅត្រូវតែដូចគ្នាចំណុចហ្នឹងដែលអាចថារួចផុតចាកសេចក្តី ទុកក្នុង វត្តដាក់បាន គឺ ត្រូវតែមានចំណែកក្នុងការ ដែលជួយ ខ្លួនឯងហ្នឹង ហ្នឹងឯងហ្នឹងយើងយល់ហើយចក្តីហ្នឹងហ្នឹងឯងព្រោះរឿងដែលដល់នៅព្រះនិព្វាន គឺអរិយមគ្គសម្រាប់កិលេសហើយអរិយមគ្គហ្នឹងអត់មានអ្នកណាឲ្យអ្នកណាទេគឺទៅអប់រំចម្រើនដោយអង្គឯងហ្នឹងឯងបានទៅជាខ្លួនទីពឹងខ្លួនហ្នឹងគ្រាន់តែយើង រំលឹក ដើម្បីឲ្យឲ្យយើងប្រឹងប្រែងខ្លួនឯងហ្នឹង ហើយដូចថាជឿជាក់លើសមត្ថភាពដែលយើងមានពុទ្ធានុសតិធម្មានុសតិសង្ឃានុសតិអញ្ចឹងទៅថាមនុស្សមានសមត្ថភាព អាចប្រព្រឹត្តទៅបានយើងមានទីអាងទីពឹងទីរលឹកទីអាងដែលព្រះសង្ឃព្រះអរិយៈនឹងបានសម្រេចនឹងអញ្ចឹងទៅធ្វើឲ្យយើងពឹងខ្លួនឯងដោយការប្រឹងប្រែង ព្យាយាមជាសម្បត្តិដែលត្រូវសម្រេចបានពីការប្រឹងប្រែងព្យាយាមហ្នឹងយើងថាអរគុណខ្លួនឯងណាក្នុងរឿងហ្នឹងត្រូវតែជួយខ្លួនឯងហ្នឹងពឹង ខ្លួនឯងហ្នឹងហ្នឹងយើងមានកម្លាំងចិត្តប្រឹងប្រែងមិនបោះបង់ខ្លួនឯងចោលទេថែរក្សា ខ្លួនឯងហ្នឹងពីព្រោះមនុស្ស ពេញផែនដីរួមទាំងទេវតាប្រអិនប្រព្រំអង្គណាក៏អាចមកធ្វើកិច្ចការងារហ្នឹងឲ្យយើងបានថាប្រធមរតនៈហ្នឹងព្រះអង្គទ្រង់ត្រាស់ ដឹងប្រកាសសម្ដែងគឺថាកិច្ចការងារជាប្រយោជន៍ដើម្បីសัตว์លោកហ្នឹងគឺមាននរណាទៅប្រៀបនឹងព្រះពុទ្ធអង្គទៀត ព្រះអង្គក្នុងបហប្រតិយស្រោចស្រង់សត្វលោកហ្នឹងគឺជាអគ្គបុគ្គលលើសលោកហើយជាអច្ឆរិយៈមនុស្សហ្នឹងហើយព្រះអង្គបំពេញពុទ្ធកិច្ចហ្នឹងគឺប៉ុណ្ណឹងឯងគ្រប់គ្រប់ពុទ្ធទាំងអស់ហ្នឹងក្នុងការដែលប្រកាសសម្ដែងសច្ចធម៌ហ្នឹងឯងដើម្បីឲ្យអ្នកមានឧបនិស្ស័យមក ណាបានឃើញសច្ចធัวហ្នឹងដោយភ្នែកគឺបញ្ញាចក្ខុខ្លួនឯងរៀងរៀងខ្លួនកំចាត់បងភាពងងឹតខ្លួនឯងហ្នឹងដោយភ្នែកខ្លួនឯងហ្នឹងហ្នឹងឯងតេតួងទៅនឹងបរតោខោសៈហ្នឹងឯងចឹងព្រោះណាអញ្ចឹងបាននិយាយមកដល់ភាពយុត្តិធម៌នេះដែលគ្រប់ព្រះអង្គគ្រប់គ្នា ដែរបានទទួលភាពយុត្តិធម៌ហ្នឹងដោយញៀនរបស់ខ្លួនហ្នឹងអញ្ចឹងគឺរមែងរួចផុតចាកទុកគ្រប់ព្រះអង្គគ្រប់គ្នា ទៅ ជាព្រះអរិយបុគ្គលហ្នឹងហើយបរិនិព្វានហ្នឹងគឺដោយសារទទួលនៅភាពយុត្តិធម៌ហ្នឹងឯងដោយញៀនគេណាដោយការអប់រំបញ្ញាគេណាអត់មានលំបាកយើងទៅ បកអ្នករតីសោកប៉ាន់អ្នករតីឬក៏ស្អប់តោះឆ្លោះច្បាំងអីដដើមអីពីអ្នករតីឬក៏តវ៉ារឿងអីរឿងអីក្នុងពិភពលោកយើងហ្នឹងក៏រឿងតវ៉ារឿងអីអីហ្នឹងហ្នឹងឯងមានចឹងហើយក៏ ទុកសោក អីលំបាក លំបិនអីទៅតាមនឹងអញ្ចឹងណាហ្នឹងឯងកើតទុកមិនសុខចិត្តអីហ្នឹងឯងតែដល់ទៅជាមួយនឹងពធัวនេះ គឺអត់មានអម្បាអីយើងសុំសេចក្តីសម្រេចណាសុំការសម្រេចពីអ្នករតីអីអត់ទេចឹងអត់មានទេប៉ុណ្ណាគឺ យើងតវ៉ាទៅជាមួយកិលេសខ្លួនយើងទេអវិជ្ជាហ្នឹងហើយវាចេញមកជាតណ្ហាទិដ្ឋិមាននេះអីអីចឹងទៅទៀតទៅឬគល់វាអវិជ្ជាហ្នឹងហ្នឹងបានយើងត្រូវអប់រំញាតហ្នឹងហ្នឹងឯងហើយអ្វីដែលជាជាតួយុទ្ធធัวហ្នឹងគឺ ការពិតហ្នឹងវាមានស្រាប់ទៅហើយវាគ្រាន់តែថាបើយើងមិនតវ៉ាជាមួយនឹងកិលេសទេវានៅ ក្នុងកណ្ដាប់ដៃរបស់កិលេសទៅហ្នឹងហើយយើងអត់អាចទទួលបានហ្នឹងហើយអត់អាចទទួលភាពយុត្តិធម៌នឹងបានហ្នឹងហើយនៅ ក្នុង ភាពងងឹតបិទបាំងគ្រប់គ្រងក្តោបក្តាប់ចឹងទៅវាធ្វើឲ្យយើង កើតຕົកផ្ទះមតេងណាប្រព្រឹត្តទៅជាការវង្វេងអញ្ចឹងទៅហ្នឹងឯងអញ្ចឹងគឺភាពយុត្តិធម៌ហ្នឹងឲ្យយើងស្ដាប់តាមរយៈនៃពធัวដែលស្ដាប់ហ្នឹងគឺថាដោយបញ្ញត្តិគឺសត្វលោកប្រព្រឹត្តទៅតាមកម្មហើយដែលយើងទទួល ភាពយុត្តិធម៌នឹងបាបដោយឧបេក្ខាញាណនៅក្នុងព្រមវិហារធัวនេះយើងប្រែឈ្មោះនឹងចឹងទៅក៏ពិរោះហើយថាជា ជំរួចដល់ប្រសើររបស់ចិត្តហ្នឹងឯងហ្នឹងពាក្យថាព្រមវិហារហ្នឹងឲ្យទៅជា អបមញ្ញាហ្នឹងគឺដោយអំណាចនៃអារម្មណ៍ហ្នឹងឯងតែមានឈ្មោះមួយទៀតថាអបមញ្ញាហ្នឹង គឺអារម្មណ៍ហ្នឹងប្រមាណមិនបាន ទៅជាអបមាណៈអបមញ្ញាហ្នឹងគឺអបមាណៈប្រមាណមិនបានគឺមេត្តាករណាមុទិតាអបេក្ខាទៅ គ្រប់ទិសទាំងអស់ហ្នឹងហើយយើងសូត្រដល់ទៅទិសទាំង10ហ្នឹងហើយទិសធំ4ទិសតូច4ខាងលើខាងក្រោមទៀតហ្នឹងណា រាប់ទៅខ្មងអត់មានកំណត់ចំនួនទេគឺมันអាចប្រមាណបានចំពោះសពសัตว์ហ្នឹងណាมันអាចកំណត់ចំនួនជីវិតណាដូចថាមេដាបិតាមានជាមួយកូនអញ្ចឹងទៅអាហ្នឹងហ្នឹងឯង អាហ្នឹងក៏ហៅថាព្រមវិហារធัวមេដាបិតាអីចឹងហ្នឹងតែដល់អបមញ្ញាត្រូវអប់រំចម្រើនទៅរកសពសត្វទាំងអស់ហ្នឹងហៅអបមញ្ញាណាហើយក្នុងការដែលចម្រើនដល់ឧបេក្ខាហ្នឹងទៅពីមេត្តាករណាមុទិតាទៅចម្រើនឧបេក្ខាហ្នឹង ក្នុងឈានទៅដល់បញ្ញមឈានដែលជាបញ្ញកណីហ្នឹងណាហ្នឹងហើយមេត្តាករណាមុទិតាអត់ដល់ទេចម្រើនទៅវានៅជាប់ដោយសោមនស្សត្រឹមចតតិឈានបញ្ចកណីហ្នឹងឬក៏តតិយឈានចតកណីវាទៅនៅជាប់ដោយសោមនស្សក្នុងឈានហ្នឹងហើយដល់ទៅ ចម្រើនដូរទៅឧបេក្ខាគាត់ណាកំណត់ពិចារណាកម្មរបស់សัตว์មកជាអារម្មណ៍ទៅហ្នឹងបានបន្តទៅដល់បញ្ញមជ្ឈានបញ្ញកណីណាឬក៏ចតតិឈានចតកណីហ្នឹងហ្នឹងឯងហ្នឹងភាសាធัวនេះយើងធ្លាប់រៀនព្រះអភិធម្មទៅយើងស្ដាប់បានហ្នឹង ពុទ្ធបរិស័ទយើងក៏ដាប់ទៅក៏យល់តាមនឹងអញ្ចឹងទៅហ្នឹងឯងគ្រាន់តែថាពោលមានពាក្យនៅក្នុងកម្ពីព្រះអភិធម្មហ្នឹងបញ្ញកណីយតុខណីអីអីហ្នឹងហើយយើងមកនិយាយនៅក្នុងមហាកុសលដែលយើងអប់រំទៅហើយទៅតាមឧបនិស្ស័យផងតាមការព្យាយាម ហ្នឹងហើយបានទៅដល់ឈានអីអីហ្នឹងរៀងរៀងព្រះអង្គរៀងរៀងខ្លួនតែយើងនិយាយត្រឹមមហាកុសលហ្នឹងអប់រំក៏មានសេចក្តីសុខទៅតាមហ្នឹងព្រោះណាអញ្ចឹងគឺនៅក្នុងការដែលយើងនិយាយពីភាពយុត្តិធម៌ហ្នឹង ច្រើនបន្តិចទៅព្រោះជាគោលធัวដើម្បីយើងអប់រំចិត្តគឺណាមានសេចក្តីសុខដែលយើងបានទទួលភាពយុត្តិធម៌ហ្នឹងដែលអត់មានលំបាកយើងសូមពីអ្នកដតីទេប៉ុន្តែវាជារឿងដែលត្រូវសូមពីខ្លួនឯងយើងនិយាយពីខ្លួនឯងហ្នឹងដោយសារវាមានហិលេសហ្នឹងខ្លួនយើងហ្នឹងអញ្ចឹងបានថា ឈ្នះចិត្តខ្លួនឯងហ្នឹងវាឈ្នះអស់សេចក្តីទុកទាំងពួងហ្នឹងឯងតែមនុស្សយើងអត់បានស្ដាប់ពធัวអត់បាន សិក្សាប្រណិប័តចិត្តតែកើតទុកទោមនស្សជាមួយនឹងអ្នកដតីហ្នឹងចិត្តតែចង់ទៀមទាអ្វីអ្វីពីអ្នកដតីហ្នឹងហ្នឹងឯងតែតាមពិតទៅអ្វីអ្វីគឺថាសូមពីខ្លួនឯងបានហ្នឹងគឺគ្រប់គ្រាន់ទាំងអស់ណា គ្រប់គ្រាន់ទាំងអស់បាទណាវៃវៃនៅលើខ្លួនឯងហ្នឹងគឺអាចឲ្យខ្លួនឯងហ្នឹងគ្រប់គ្រាន់ដល់ព្រះនិព្វានអត់មានខ្វះអីទេតែយើងមិនបានសិក្សាប្រណិប័តទៅ យើងអត់បានដឹងថាត្រូវសូមពីខ្លួនឯងហ្នឹងយ៉ាងម៉េចទេអត់យល់ចឹងទៅវាចេះចំណែននឹងអ្នករតីចឹងទៅចេះចង់បានពីអ្នករតីអីអីចឹងទៅប៉ុណ្ណា ហើយក៏កើតទៅជារឿងប្រកែប្រកម្មស្អប់ឆ្លោះអីអីហ្នឹងដោយសារតែថាចំណែនដោយសារតែថាចង់បានហើយអត់បានហ្នឹងវាកើតទៅជារឿងទៅទៀតហ្នឹងថាយើងកាន់តែយល់ក្នុងពធអញ្ចឹងទៅថាអ្វីអ្វីគឺយើង អាចផ្ដល់ប្រគល់ឲ្យខ្លួនឯងបានសពគ្រប់ទាំងអស់ដល់ទីបំផុតព្រះអរហន្តបរិនិព្វាននឹងឲ្យតែយើងគាត់ទៀមទាពីខ្លួនយើងសុំពីខ្លួនឯងតវ៉ាជាមួយ នឹងខ្លួនឯងឈ្នះខ្លួនឯងហ្នឹងអាហ្នឹងយើងនិយាយពីធ្វើសង្គ្រាមមួយខ្លួនឯងយើងត្រូវដឹងថាគូបដិបៈហ្នឹងគឺកិលេសហ្នឹងហើយ មានអវិជ្ជាអវិជ្ជាយៈនិវតោលោកោហ្នឹងហ្នឹងចំណុចខ្សោយរបស់អវិជ្ជាហ្នឹងយើងសិក្សាជ្រាបហើយនៅត្រង់ថាយើងបានស្ដាប់សច្ចធัวមកអប់រំញៀនដើម្បីឲ្យឃើញការពិតហ្នឹងគឺថាកិលេសវាខ្លាចខ្លាចកន្លែងហ្នឹងខ្លាចពន្លឺភ្លឺស្វាងហ្នឹងហ្នឹងឯងពីព្រោះវារស់នៅដោយសារភាពងងឹតគឺអវិជ្ជាហ្នឹង ដែលពុទ្ធបរិស័ទយើង បានទទួលពន្លឺអំពីព្រះធម៌បឋមទេសនារបស់ព្រះអង្គអញ្ចឹងទៅបានចម្រើនញៀនឡើងហ្នឹងអាហ្នឹងគឺនិលេសហ្នឹងវាខ្លាចខ្លាចខ្លាចពន្លឺភ្លឺស្វាងហ្នឹងវាត្រូវស្លាប់ដោយសារតែអត់មានភាពងងឹតដើម្បីរស់នៅហ្នឹងហ្នឹងយើងនិយាយតាមគោលព្រះអភិធម្ម អកុសលទាំងអស់កិលេសទាំងអស់ហ្នឹងវាអាស្រ័យភាពងងឹតគឺអវិជ្ជាហ្នឹងប៉ុណ្ណាហ្នឹងឯងហ្នឹងអញ្ចឹងគឺនៅក្នុងភាពយុត្តិធម៌មួយទៀតដែលយើងទៅឲ្យដល់នៅក្នុងពុទ្ធសាសនាហ្នឹងគឺច្បាប់របស់សង្ខារណា យុទ្ធធัวដោយបញ្ញត្តិគឺច្បាប់របស់កម្មហ្នឹងឯងដល់ទៅយុទ្ធធัวដោយបរមត្តហ្នឹងឯងច្បាប់របស់សង្ខារហ្នឹងឯងហ្នឹងគឺនិយាយពីច្បាប់ហ្នឹងហ្នឹងឯងអឺ ណាហើយហ្នឹងហើយយើងត្រូវការសមាធិយើងបានធ្វើសមាធិឲ្យបិទភ្នែកហើយទទួលអារម្មណ៍រូបភាពទៅខូចសមាធិណា ហ្នឹងឯងអញ្ចឹងអម្បាក្នុងការរក្សាចិត្តហ្នឹងដោយសារថាសភាពនៃកិលេសហ្នឹងខ្ញុំត្រូវអប់រំណារឿយរឿយយើង មិនបានអប់រំហ្នឹងយើងក៏អត់ដឹងសេចក្តីលំបាកក្នុងការអប់រំចិត្តហ្នឹងទៅទៀតមិនដឹងទៅលំបាកទៀតដល់យើងអប់រំទៅបានឃើញភាពលំបាកប៉ុន្តែត្រូវអាស្រ័យក្តីអត់ធន់ក្តីជាយាមហ្នឹងហ្នឹងហើយហើយក៏ត្រូវអាស្រ័យការធ្វើទុកក្នុងចិត្តហើយយល់អំពីអ្វីៗដូចថា ជាច្បាប់របស់កម្មប្រតិទៅណាជាមួយនឹងសពសត្វទាំងអស់ឲ្យតែមានជីវិតហ្នឹងឯងសត្វតែប្រព្រឹត្តទៅដោយកម្មទាំងអស់ឲ្យតែមាន ជីវិតអត់មានរួចជីវិតណាមួយទេគឺអាតួជីវិតហ្នឹងវាមានរូបជីវិតិន្ទ្រីហ្នឹងអាហ្នឹងកម្មជារូបសត្វហ្នឹង ហើយវានៅជីវិតិនត្រីចេតសឹកជាវិបាកនឹងទៅទៀតអញ្ចឹងបានវាត្រូវតាកតងនឹងកម្មហ្នឹងដោយមនុស្សយើងគុណចាស់ពេលសឹងអីចឹងហើយអឺពុទ្ធបរិស័ទយើងសម្រាកសម្រានអីហ្នឹងប្រព្រឹត្តទៅជាប្រវាំងហ្នឹងហ្នឹងឯងជាវិបាករបស់កម្ម កម្មជាបច្ច័យរហូតហ្នឹងហើយមិនមែនរបស់ថិតថេកើតពីបដិសន្ធិមកហើយនៅថិតថេទៀងទាត់អីទេណាអត់ទេកើតហើយវាកន្លងទៅបាត់ហើយសិលមិញសិលមិញហើយឆ្នាំមុនឆ្នាំមុនហើយបដិសន្ធិបដិសន្ធិហើយប៉ុន្តែដែលកើតតតមកទៀតហ្នឹងគឺនៅលើកម្មជាបច្ច័យយើងមើលមើលវាមានកម្ម ញ៉ាំងវិបាកឲ្យកើតឡើងអញ្ចឹងប៉ុន្តែ មនុស្សយើងធ្វើមិនដឹងមិនដឹងហើយបរិស័យក្នុងរឿងកម្មផលនឹងទៅទៀតទាំងដែលខ្លួនឯងហ្នឹងក៏កំពុងតែរស់នៅដោយសារកម្មហ្នឹងមានជីវិតដោយសារកម្មហ្នឹងដោយសារបុណ្យហ្នឹងដែលនាំឲ្យមានកុសលវិបាកហ្នឹងកុសលកម្មនាំឲ្យមានកុសលវិបាកហ្នឹង ការឃើញការឮដឹងក្លិនដឹងរសដឹងផតតពៈអាហ្នឹងវាក្នុងទ្វាដែលក្រៅទ្វា6ដែលប្រព្រឹត្តទៅដែលសន្ធិវារួចហើយវានៅជាពវាំងនេះវាហ្នឹងហើយរាល់ថ្ងៃរាល់ពេលវានៅក្នុងចន្លោះនៃទ្វាហ្នឹងវាធ្លាក់ចុះកាន់ពវាំងហ្នឹងហើយនឹងពេលសឹងលក់សម្រានលក់ឬយើង ឲ្យឈ្មោះថាសង្ឃរៈសម្រានអីហ្នឹងគឺយើងហៅទៅលើភវង្គកសន្តតិហ្នឹងហើយរូបដូចភ្នែកជាចមោះអណ្ដាតអីហ្នឹងទាំងពេលភ្ញាក់ទាំងពេលសង្ឃលក់អីគ្រប់ពេលទាំងអស់ដែលនៅរស់ហ្នឹងគឺសត្វតែជាផលរបស់កម្មហ្នឹងកម្មមច្ចរូបហ្នឹងគឺកម្មឲ្យផលរហូត ហ្នឹងឯងមិនមែនរបស់ដែលកើតហើយឋិតថេរទៀងទាត់នៅទៅដល់ពេលស្លាប់ពេលអីចឹងតែម្ដងទេគឺថាវាកើតតតរហូតណាហ្នឹងគឺគ្រាន់តែបញ្ជាក់អំពីអំណាចនៃកម្មដែលយើងកំពុងអង្គុយហ្នឹងឥឡូវហ្នឹងកំពុងរស់នៅហ្នឹងគឺថាកម្មកំពុងតែជាបច្ច័យហ្នឹងឯងមិនតែអាកំបាំងអញ្ចឹងតែមនុស្សយើង អត់យល់អត់ដឹងអីទៅក៏មិនបានមានសម្បជញ្ញៈប្រឹងប្រែងណាវាចាបាបដើម្បីបំពេញបុណ្យកុសលអីទៅនោះទេហ្នឹងឯងអាចថាសบายចិត្តដែលបានកើតមកជាមនុស្សហើយក៏ធ្វើខូបកំណើតណានឹកឃើញខូបកំណើតអីហ្នឹងចឹងទៅហើយមិនមែនថាខូបកំណើតធ្វើប៉ុនអីនោះទៅទៀតខូបកំណើតហ្នឹងគាត់ថា ជប់លៀងអីចឹងទៅមហូបអាហារអីគ្រឿងសវ័ងអីអីចឹងទៅហើយក៏ហ្នឹងឯងបានកាដូអីវត្ថុអនុស្សាវរីយ៍អីអីអីពីញាតិពីមិត្តអីចឹងទៅក៏មានទៅតាមនឹងគ្រាន់តែមានឈ្មោះថាប៉ុនចឹងទៅប៉ុន្តែដែលប៉ុនមែនទេណា គឺសម្រាប់ថ្ងៃស្លាប់ណាពីព្រោះព្រះពុទ្ធអង្គក៏មានតហប្រតិរំលឹកដាស់តឿនសត្វលោកនៅរឿងហ្នឹងបានព្រះអង្គទ្រង់ត្រាស់បញ្ញាំងសុខខੰងជីវិតៈសង្កយមហេហ្នឹងនៅក្នុងលក្ខវៈ ណាពគាថាធម្មបទលេខដកលេខ52ទំព័រ91ហ្នឹងក៏ស្លាប់មើលរឿយរឿយទៅនឹកឃើញទំព័រហ្នឹងទៅទៀតនឹកឃើញយូរយូរទៅច្រឡំទៅទៀតដែរហ្នឹងហើយព្រះអង្គទ្រង់សម្ដែងនៅក្នុងនេកវៈហ្នឹងគឺថាបត់នាំមកនៅសេចក្តីសុខពេលពេលខ្សែជីវិត ជីវិតៈសង្កយមហេហ្នឹង ហ្នឹងគឺគ្រាន់តែរំលឹកថាពុទ្ធិកាព្រះអង្គសំដែងហ្នឹងគឺព្រះអង្គមានមហាបតីណាដូចថាយើងនិយាយពាក្យធម្មតាថាយកចិត្តទុកដាក់ណាដើម្បីរំលឹកដាស់តឿនសត្វលោកហ្នឹងណាហ្នឹងឯងពីព្រោះពេលហ្នឹងគឺជាពេលដែលត្រូវការបន់ហ្នឹងឯងបន់ហ្នឹងដើម្បីលះបាបដើម្បីលះកិលេសហ្នឹងដែលថាក្នុងដំណើរឆ្លងភពហ្នឹងគឺ ឬចាំបាច់ដែលត្រូវការបត់នឹងដើម្បីឲ្យបានទីក្តីសុខនឹងគឺមានតែបន់នឹងជាទីពឹងនឹង បញ្ញានិបរលោកកស្មឹងបតតថាហោនតែបានិណាំងនឹងហ្នឹងឯងយើងរស់នៅសពថ្ងៃបានជាមនុស្សប៉ុណ្ណឹងដែលយើងពិចារណាឃើញ ទុកទោសក្នុងវត្តដាក់ចារណាឃើញភ័យក្នុងអបាយភូមិអានឹងជាសង្វេគវត្ថុចឹងត្រូវពិចារណាទៅឃើញភ័យក្នុងវត្តដាក់ភ័យក្នុងអបាយភូមិហ្នឹងបញ្ជាក់ថាជាជាវត្ថុជាអារម្មណ៍ដែលដែលត្រូវពិចារណា ចម្រើនពីក្តីសង្វេគដែលព្រះពុទ្ធអង្គទ្រង់សម្ដែងបញ្ជាក់ ទីកន្លែងអញ្ចឹងទៅដើម្បីឲ្យយើងធ្ងន់ចិត្តគាត់ថាព្រះពុទ្ធអង្គទ្រង់សម្ដែងឲ្យយើងពិចារណាទៅ ក្នុងសង្វេគវត្ថុហ្នឹងគឺណាសង្វេគវត្ថុ8យ៉ាងហ្នឹងដើម្បីញ៉ាំងសេចក្តីសង្វេគបានជាបតតឋាននៃវិរិយៈអញ្ចឹងការដែលយើងនឹករលឹកឃើញទុកទោសនៃវត្តដាក់អញ្ចឹងទៅយើងមិនចេះតែ ចំណាយពេលវេលាបច្ចុប្បន្នជាតិដែលកើតជាមនុស្សនឹងដើម្បីទៀមទារសនុក សុខស្រួលសប្បាយរីករាយតាមគេតាមឯងអីទៅទេហ្នឹងឯងយើងមកពិចារណា ពេលវេលាសំខាន់ ជាមួយនឹងការសិក្សាអប់រំចិត្តបាទណាតម្លៃនៃពេលវេលាហ្នឹងវាចាំបាច់ដែលយើងបានមកដឹងព្រះពុទ្ធព្រះធម៌ព្រះសង្ឃបណ្ណាបណ្ណាហ្នឹងគឺថាត្រូវយើងប្រើប្រាស់ ហ្នឹងណាឲ្យប្រកបវិជាមកចឹងគឺរឿងអ្វីអ្វីនៅក្នុងកំណើតជាមនុស្សហ្នឹងយើងមិនជ្រួលច្បល់ដោយថាត្រេកតាអាលអីយកឲ្យសំខាន់លេខ1អីសម្រាប់ជីវិតទេដែលយើងមានសេចក្តីសន្តោសជាមួយនឹងបច្ច័យ4ហ្នឹងឯងដោយសារយើងឃើញអ្វីដែលសំខាន់ជាងហ្នឹង គឺយើងបានបរតនត្រ័យនឹងឯងមកសិក្សាប្រតិបត្តិហ្នឹងអាហ្នឹងវាមិនងាយទូទៅទេតែតែយើងបានមកឃើញសេចក្តីសំខាន់ក្នុងការប្រើប្រាស់ជីវិតក្នុងការសិក្សាអប់រំចិត្តតេតួងទៅនឹងបុណ្យកុសលដែលឲ្យបានលូកទៅ ក្នុងសច្ចធម៌ហ្នឹងហ្នឹងឯងអញ្ចឹងគឺចាំបាច់ដែលយើងត្រូវបន់ ត្រូវការបននឹងជាសពក្នុងបច្ចុប្បន្នផងហើយការពីអបាយភូមិផងនឹងជាឧបនិស្ស័យនៃលោកកតរៈនឹងផងអញ្ចឹងតើយើងឃើញស្អីដូចថាជាទីពឹងក្រៅពីបននឹងទៅទៀតទៅហ្នឹងឯងបើបននេះយើងនិយាយគូបទាំងអស់ទាំងលោកយៈទាំងបនលោកតរៈហ្នឹងហ្នឹងឯងត្រង់ដែលថា ជា លោកយៈលោកតរៈហ្នឹង ជាទីពឹងហ្នឹងដែលសំដែងអត្តទីបាធម្មទីបាហ្នឹងគឺសំដៅយក លោកយៈកុសលលោកុត្តរកុសលខ្លួនឯងបានមានពាក្យថាអត្តហ្នឹងប៉ុន្តែក៏គឺជាកុសលនឹងឯងយើងរំលឹកពុទ្ធរិកាហ្នឹងយើងគិតឃើញថាមានស្អីទៀតមើលឥឡូវហ្នឹងព្រោះណាដែលនឹងថាឲ្យសំខាន់ដោយ ទីពឹងនឹងទៅទៀតទៅតែយើងគិតឃើញថា តែយើងទៅធ្វើអីឲ្យបានអីក្រៅតែពីការបំពេញបុណ្យកុសលហ្នឹងការរៀបចំជីវិតឲ្យបានកើតមកជាមនុស្សរហូតនៅរស់ដល់សពថ្ងៃអីហ្នឹងគឺយើងចំណេះក្នុងលោកខ្លាំងប្រកែបណ្ណាមានទ្រព្យសម្បត្តិបណ្ណាក៏វាត្រូវតែមានបុណ្យនឹងឯងហើយបានសម្រេចនៅអ្វីៗទាំងអស់ហ្នឹងវាត្រូវតេតួងនឹងបុណ្យហ្នឹង ដែលឲ្យបដិសន្ធិជាមនុស្សមកបានយើងបានសម្បត្តិរបស់មនុស្សហ្នឹងហើយកុសលវិបាកបដិសន្ធិហ្នឹងរហូតមកជាប្រវាំងហ្នឹងត្រូវមានពូជសម្រាប់ឲ្យមនុស្សឆ្លាតអីអីហ្នឹងវាត្រូវនៅលើប៉ុននឹងឲ្យវិបាកបដិសន្ធិហ្នឹងហើយជាឧបនិស្ស័យមកឲ្យមនុស្សយើង បានទទួលយកពធัวហ្នឹងមកសិក្សាទៅមានការចេះដឹងមានការយល់ទៅគឺនៅលើទូប៉ុនហ្នឹងគាត់ណាអញ្ចឹងយើងគាត់យល់ដឹងពីរឿងជីវិតហ្នឹងដូចថាពឹងពាក់នៅលើប៉ុនហ្នឹងទាំងស្រុងហ្នឹងចឹងទៅហ្នឹងហើយមានតែថាប្រឹងប្រែងបំពេញប៉ុនហ្នឹង ណាបន្ថែមរឿយរឿយពីលើបនចាស់នឹងទៅទៀតតែប៉ុណ្ណឹងយើងអត់មានហ្វាយខ្វល់អីទៅរឿងអីទេក្រៅពីហ្នឹង ជារឿងរបស់សង្ខារដូចជារឿងកើតមកហើយហ្នឹងវាត្រូវមានចរិយាមានជាធិអីអីហ្នឹងយើងក៏ដោះស្រាយប្រើប្រាស់បច្ច័យ4អាហារបរិភោគឆ្នាំកែរោគអីចឹងទៅហ្នឹងឯង ក្នុងបច្ច័យ4ហ្នឹងអាហ្នឹងជាដំណោះដោះស្រាយហើយប៉ុន្តែថាអ្វីដែលយើងដោះស្រាយមិនបានទៅទេដូចរឿងជារារឿងអីចឹងឬអកុសលវិបាកអីចឹងអាហ្នឹងគឺយើងមានសតិប្បដ្ឋានវិបស្សនានេះដែលត្រូវប្រគល់ឲ្យធម្មជាតិណាអានឹងក៏ជាដំណោះដោះស្រាយប៉ុន្តែត្រូវដំណោះដោះស្រាយដោយញៀន អាមួយយើងដំណោះដោះស្រាយដោយបច្ច័យ4ហ្នឹងឯងហើយក្រៅពីហ្នឹងយើងត្រូវដោះស្រាយដោយញាណដោយញាណហ្នឹងគឺយើងប្រគល់ឲ្យធម្មជាតិហ្នឹងឯងអាហ្នឹងដោះស្រាយពិសេសហើយយើងមិនមែនដោះស្រាយដើម្បីថាឲ្យវាបានអីអីតាមបំណងប្រាថ្នាអាហ្នឹងវាតណ្ហាទេវានាំឲ្យកើតទុក្ខព្រោះវាមិនអាចដូច បំណងប្រាថ្នាតែដល់ទៅយើងដោះស្រាយដោយបញ្ញាញាណគឺអត់មានកើតទុក្ខទេ ព្រោះអ្វីអ្វីគឺត្រឹមត្រូវជាសច្ចធម៌យុត្តិធម៌ដោយសង្ខារអាហ្នឹងបានត្រូវមានវិបស្សនូបេខាអាហ្នឹងអង្គធัวគឺបញ្ញាទាំងឧបេខាព្រមវិហារអង្គធัวគឺតត្រមច្ឆតតាចេតសិកសទ្ធាសតិអរិអតបៈអាលោភោអតោសោតត្រមច្ឆតតាហ្នឹងហ្នឹងហើយយើង ធ្លាប់រៀនហើយមាន10យើងគ្រាន់តែយកពីរហ្នឹងគឺថាឧបេក្ខាព្រហ្មវិហារហើយនឹងឧបេក្ខាវិបស្សនាហ្នឹងហើយយើងមានឧបេក្ខាញាណហ្នឹងគឺទទួលភាពយុត្តិធម៌អញ្ចឹងយើងចាំគោលថាយុត្តិធម៌ដោយបញ្ញត្តិហ្នឹងអារម្មណ៍បញ្ញត្តិហ្នឹងហើយគឺច្បាប់របស់កម្មទទួលដោយ ឧបេក្ខាអបមញ្ញាឧបេក្ខាព្រំវិហារហ្នឹងហ្នឹងឯងអយុទ្ធធัวដោយបរមត្តគឺច្បាប់សង្ខារយើងទទួលដោយវិបស្សនាញាណហ្នឹងឯងចឹងកាលណាបើយើងទទួលភាពយុត្តិធម៌នឹងបានគឺចិត្តសន្តានត្រូវតែសុខស្ងប់ហើយទៅនឹងហ្នឹងហើយរហូតដល់ទៅ បរមសុខទៀតផង ហ្នឹងហើយគ្រប់ព្រះអង្គគ្រប់គ្នាទាំងអស់ហ្នឹងអាហ្នឹងឲ្យយើងដឹង ចំណុចយុទ្ធធัวហ្នឹងគឺយើងត្រូវសូមពីខ្លួនឯងហើយយើងថាអ្នកដតីទៅអ្នកដតីផ្សេងអ្នកម្នាក់ឲ្យគិតពីខ្លួនឯងរៀងរៀងខ្លួនចាអានេះខ្លួនយើង ទៅកំណាញ់អីជាមួយខ្លួនឯងហ្នឹងគ្រាន់តែថាឧបសគ្គគឺកិលេសហ្នឹងឯង យើងនិយាយតែខ្លួនឯងហ្នឹងគឺកិលេសខ្លួនឯងហ្នឹងយើងត្រូវតវ៉ាជាមួយនឹងកិលេសរបស់យើង គ្រប់រឿងទាំងអស់ក្នុងលោកហ្នឹងតែអត់មានរឿងអីដែលសម្រាប់ឲ្យយើងការទុកមិនសពចិត្តទៀតទេកាលណាបើយើងប្រគល់សេចក្តីសម្រេចនឹងឲ្យ ខ្លួនឯងហ្នឹងតែយើងដោះស្រាយជាមួយនឹងកិលេសគេថាមានចិត្តសុខហើយគឺហ្នឹងហើយ អស់បញ្ហាអីទៀតអញ្ចឹងអត់មានយើងចាំបាច់ថាទៅទៀមទាអីដោយធម្មជាតិមេឃដីអីណាក្នុងខ្លួនយើងក្តីក្នុងអ្នកដតីក្តីទាំងអស់ហ្នឹងដោយបរមត្តធัวហ្នឹងគឺការដែលអប់រំបញ្ញាញាណហ្នឹងគឺបានសុខស្ងប់តិច ទៅជាមួយគ្នានឹងការពិតដោយបរមត្តនឹងឯងគ្រប់រឿងទាំងអស់រឿងអ្នករតីជាទីស្រឡាញ់មេដាបិតាបងប្អូនកូនចៅនឹងក៏ដោយវាមានការប្រព្រឹត្តទៅដោយអំណាចកម្មយើងក៏ចម្រើននៅពេកថាអបមញ្ញានឹងហើយបរមត្តធម៌ បាទហ្នឹងណាវាមានបញ្ញត្តិមានបរមត្ថចឹងបរមត្ថគឺជាច្បាប់របស់សង្ខារឲ្យតែយើងទទួលថាជាការពិតនៅ ក្នុងរឿងហ្នឹងទោះជារឿងអ្នកនឹងស្អប់យើងក៏ដែរចឹងវាអត់មានរឿងឲ្យយើងកើតទុកមិនសុខចិត្តទេព្រោះយើងចូលទៅដល់ការពិតក្នុងរឿងហ្នឹងគឺយើងសុខចិត្តជាមួយបរមត្ថអត់មានតោះទេណាជាមួយបរមត្ថហ្នឹងអានេះមិនមែនបខំបានទេណា មិនថាអញ្ចឹងទៅយើងទៅបង្ខំថាកុំតោះអីបានទេគឺបង្ខំអត់បានទេតលតែមានញៀនកើតឡើងហើយតែកាលណាមានញៀនកើតឡើងគឺណាណាមកឲ្យតោះក៏អត់បានហ្នឹងហើយអាហ្នឹងគឺថាជាច្បាប់ហេតុផលច្បាប់នៃសច្ចធម៌ហ្នឹងត្រូវតែប្រព្រឹត្តទៅអញ្ចឹងហ្នឹងហើយអញ្ចឹងបានយើងត្រូវពឹងខ្លួនឯងអប់រំបញ្ញាខ្លួនឯងហ្នឹងណា ជាមួយនឹងអ្នកតន្ត្រីដែលមានបានអីដែលមនុស្សយើងតែងតែចំណែនតែងតែកើតទុកហ្នឹងណាទៅតាមសភាពហ្នឹងណាដោយសារថា មានការប្រៀបគ្នាប្រណាំងប្រជែងគ្នាហ្នឹងឯងវាទំនាក់ទំនងអញ្ចឹងណាបើគេមានបានអីណានៅ ស្រុកគេអីណានោះទៅវាអត់មាន ការប្រៀបធៀបអីមួយយើងទេណាហ្នឹងឯងមិនថាទ្រព្យសម្បត្តិឬក៏លៀបយោះឬក៏រឿងមានបានស្អីស្អីក្នុងលោកធัวហ្នឹងវាទំនាក់ទំនងជាមួយនឹងមនុស្សដែលយើងយកមកជាគូប្រៀបហើយអ៊ីសាចម្រើនឡើងអាហ្នឹង ប្រព្រឹត្តទៅជាសេចក្តីទុកហ្នឹងឯងហើយការប្រៀបធៀបនាំឲ្យកើតអ៊ីសាហ្នឹងហើយយើងប្រៀបធៀបដល់ចិត្តទន់បានចឹងណាប្រៀបធៀបដល់ចិត្តទន់ខ្លួនហ្នឹងគឺព្រឹត្តទៅដោយមុទិតាហើយគាត់ចិត្តទន់ខ្លួនណាមុទិតាហើយអាហ្នឹងវា កំចាត់អាអរតីអាការដែលមិនត្រេកអរនឹងគេមានបានហ្នឹងកំចាត់បងនៅអ៊ីសាហ្នឹង អានឹងប្រៀបធៀបគ្នាដោយសារមាន ការយល់ដឹងថាមាន បញ្ញត្តិមកជាអារម្មណ៍ទៅ មានមេត្តាកណាមុទិតាហ្នឹងគឺក៏មានការយល់ដឹងរឿងកម្មនៅ ក្នុងហ្នឹងដែលថាមានមេត្តាករណាមុទិតាហ្នឹង ជាបឋមប្រធានក្នុងការអប់រំចម្រើនមានកម្មសិក តាសទ្ធាកម្មសិកតាបញ្ញាអីនៅក្នុងហ្នឹងឬគ្រាន់តែថាមិនទាន់យល់មកផ្ដាច់ដល់ឧបេក្ខាអបមញ្ញាហ្នឹងនៅក្នុងការទំនុកបំរុងមេត្តាកណាមុទិតាខាងដើមហ្នឹងមេតាមេតាកណាមុទិតាហ្នឹងអត់មានសទ្ធាក្នុងរឿងកម្មផលអីមែនទេណាហ្នឹងហើយគ្រាន់តែថាទំនុកបំរុងទៅដល់មេត្តាករណាមុទិតាដោយយើង ណាដឹងថាអ្នកដតីដែលមាន បានលៀបយសឋានៈបុណ្យស័ក្តិអីហ្នឹងគឺតាកទួងនឹងបុណ្យរបស់គាត់ណាហ្នឹងហើយអាហ្នឹងគឺថាយើង មានសទ្ធាក្នុងរឿងកម្មផលហើយយើងដឹងថាជាច្បាប់របស់កម្មហ្នឹងហើយអារម្មណ៍ហ្នឹងវាមិនមែននាំឲ្យមានការចម្រើនទៅដោយឧបេក្ខាបមញ្ញាទេអារម្មណ៍ដែល ដែលអ្នកតន្ត្រីមានបានហ្នឹងវានាំឲ្យកើតមុតិតាឲ្យចម្រើនមុតិតាគឺណាទៅតាមសភាពនៃអារម្មណ៍ហ្នឹងកំចាត់អ៊ីសាគឺណាអាហ្នឹងចាត់វាទន់អញ្ចឹងដោយសារជាការពិតក្នុងរឿងបញ្ញត្តិគេណាហ្នឹងហើយដែលអ្នករតីហ្នឹងមានប៉ុនមកត្រូវបានអត់មានអីឯងឯងចៃដន់ស្រងព្រេងប្រព្រិះប្រព្រុសទៅពីទៅពះអីណា គាត់ថាត្រឹមត្រូវអ្វីអ្វីគាត់ថាយើងនិយាយជាបញ្ញត្តិមែនគាត់ថានៅតែក្នុង បរមត្តហ្នឹងឯងបញ្ញត្តិយើងពោលគាត់ណាវាដូចជារឿងថាសត្វលោកប្រតិតាមកម្មវាថាពោលថាសត្វលោកណាប៉ុន្តែកម្មជាបរមត្តទេតើកម្មជាច្បាប់ធម្មជាតិហ្នឹងឯងអញ្ចឹងវាយុទ្ធធัวណាត្រឹមត្រូវហ្នឹងចិត្តវាទន់ហ្នឹងឯងអាហ្នឹងការប្រៀបធៀប អញ្ចឹងវាមានសេចក្តីសុខណាអត់មានអ៊ីសាអត់មានដុតរោចិត្តឲ្យក្តៅក្រហាយអីទៅទេហ្នឹងឯងហើយការត្រៀបធៀបទៅជាមួយ នឹងព្រះអរិយអីចឹងទៅយើងមិនទៅកើតទុកបន្ទុះតោះតោមនោះអីណាឬយើងធ្វើឲ្យយើងកាន់តែមានកុសលឆន្ទៈណាដើម្បីទៅតាមព្រះអរិយនឹងទៅទៀតហ្នឹងឯង ដូចជាយើងជាកូនជាចៅគឺណាយើងនឹកឃើញមេត្តាបិតាយើងមានអីបានអីអីចឹងទៅហ្នឹងឯងឋានៈបនស័កធំខ្ពស់អីដល់ទៅបរិជាអីអីចឹងទៅយើងមានទៅកើតទុកទោមនោះបន្ទុះតោះនឹងមេត្តាបិតាអីណា ចិត្តយើងវាទន់ទៅតាមហ្នឹងអាហ្នឹងគ្រាន់តែប្រៀបចង់បញ្ជាក់ថាបើយើងគិតទៅដល់គុណព្រះរិយៈអញ្ចឹងទៅគុណណាមិនយើងនេះដូចថាมันមានការប្រៀបធៀបអីសោះទេទោះជានៅជាប់ទៅដោយមាននេះក៏ដោយប៉ុន្តែមាននេះហ្នឹងប្រព្រឹត្តទៅ ដើម្បីលះមាននេះ ក្នុងការប្រៀបធៀបហ្នឹងវាប្រព្រឹត្តទៅដើម្បីចម្រើនកុសលឆន្ទៈគាត់ណាធ្វើដំណើរទៅតាមព្រះអរិយដោយសិលសមាធិបញ្ញាហ្នឹងនឹងការប្រៀបធៀបហ្នឹងវាល្អអញ្ចឹងឬក៏ប្រៀបធៀបជាមួយនឹងអ្នកអត់អ្នកឃ្លានអីអ្នកទុកអ្នកលំបាកអីអញ្ចឹងมันចម្រើនមាននេះផ្នែកខាងមាននេះដែល ប្រកាន់ខ្លួនមិនមិនមាននេះនាំឲ្យចម្រើនកុសលធម៌សម្រាប់អ្នកផលអីទេណាចម្រើនណាមាននេះប្រកាន់ខ្លួនទៅជាអតិមាននេះមើងងាយអ្នករតីអីអីទៅទៀតអាហ្នឹងវានាំមកនៅសេចក្តីទុកណាវាជាផ្នែកនៃវត្តដាក់ហ្នឹងឯងមិនដូចមានអ្នកតណ្ហាប្រព្រឹត្តទៅ ដើម្បីវិវត្តដាក់ ដែលមិននាំបដិសន្ធិមកនោះហ្នឹងដោយសារតណ្ហាមាននេះហ្នឹងគឺប្រព្រឹត្តទៅដើម្បីព្រះអរហន្តអត់មាននាំបដិសន្ធិមកទេព្រោះនាំឲ្យសម្រេចសិលសមាធិបញ្ញារហូតដល់ព្រះអរហន្តនោះតណ្ហាមាននេះហ្នឹងណាតណ្ហាមាននេះវត្តដាក់ហ្នឹងអាហ្នឹងវានាំមកនៅទុកចែកកិលេសយ៉ាងទៀតណារៀនពធัวសំដែងហ្នឹងហ្នឹងឯងអញ្ចឹងនៅក្នុង ការដែលយើងព្រៀបទៅជាមួយអ្នកអត់អ្នកឃ្លានអីវានាំឲ្យយើងមានសេចក្តីអត់ធន់ជាមួយនឹងជីវិតយើងបានសេចក្តីសុខប៉ុណ្ណឹងហើយមានបានប៉ុណ្ណឹងហើយស្រួលប៉ុណ្ណឹងហើយយើងចេះតែលុះនៅក្នុងអំណាចចំណងមិនចេះគ្រប់គ្រាន់អីទៀតយើងមើលអ្នកអត់អ្នកឃ្លាន អ្នកពិការមើលទៅរហូតដល់អបាយភូមិអីអីចឹងទៅទៀតទៅចឹងគឺត្រូវប្រយ័ត្នប្រយែងដើម្បីថារក្សាខ្លួននឹងឲ្យជាការរក្សាដ៏ល្អដើម្បីឲ្យផុតពីវត្តដាក់ផុតពីបដិសន្ធិរួចផុតពីសេចក្តីទុក្ខលំបាកទាំងអស់ហ្នឹងឲ្យបានទៅអាហ្នឹងការប្រៀបធៀបគ្នាហ្នឹងវានាំឲ្យជំរុញណាហ្នឹងឯងមាន មានអវៈសੰងជំរុញទៀតហ្នឹងយើងត្រៀបនឹងរឿងចវៈសੰងហ្នឹងហ្នឹងឯងលើកទី3គេហៅដូទី3ហ្នឹងហ្នឹងវៈសੰងជំរុញហ្នឹងគឺយើងក៏មានពធัวជំរុញគឺនៅពេលដែលយើងអប់រំចម្រើនញាណហ្នឹងតដ្ឋានវិបស្សនាគឺប្រកបដោយវិរិយៈនៅ ក្នុងអរិយមគ្គហ្នឹងគឺជំរុញ ឲ្យទៅដល់អរិយមគ្គលោកតរៈដើម្បីរួចផុតពីសេចក្តីទុក្ខក្នុងវត្តដាក់ហ្នឹងហ្នឹងហើយយ៉ាងនៅក្នុងសេចក្តីនៃពធัวពុទ្ធបរិស័ទយើងផ្សារណាញ៉ាំណាលើកពីរឿងយុទ្ធធัวពីរចំណុចគឺយុទ្ធធัว ដោយបញ្ញត្តិគឺថាច្បាប់កម្មត្រូវទទួលដោយបេខាអបមញ្ញាហើយនឹងយុទ្ធធัวដោយបរមត្តជាច្បាប់សង្ខារត្រូវទទួលដោយវិបស្សនាហ្នឹងហើយហ្នឹងហើយហើយការដែលបាន នៅភាពយុទ្ធធัวហ្នឹងដូចជាពាក្យថាដែលសវៈបោតិកៈបានអឺម្ដែងក្នុងពាក្យថាទី3នេះ ណាផតរថេបរកន្តោណាបរកន្តោហ្នឹងគឺថាជាអ្នកប្រឹងប្រែងជាយាមហ្នឹងណាខ្ញុំហ្នឹងយើងហ្នឹងសេកពោលជាមួយនឹងសេនាយៈទេសេនាដាច់វេសវ័នយាមស្វាយអភន្តរៈក្នុងដែនដីនៃព្រៃហើយមកពីអាហ្នឹងរាប់ផ្លែទៀតដាច់វេសវ័នទេ nói អ្នកយាមនឹងខ្លាចមិនហ៊ានមិនហ៊ានឲ្យបាត់បង់អីទៅទេមិនហ៊ានឲ្យដឹកសេកនឹងទៀតមិនហ៊ានឲ្យទេហ្នឹងហើយមិនសម្លាប់ទេមិនសម្លាប់ហ្នឹងហើយមុនបងចង់សម្លាប់ហើយប្រហែលគ្នាហ្នឹងព្រោះរឿងរ៉ាវវាវែងឆ្ងាយទៅចឹងហ្នឹងហើយ អំត្រឹងហើទៅដល់នឹងឯសាកសួរពួកសេកផងគ្នានឹងមានមែនមានស្វាយអភ័ណ្ឌរៈនឹងមែនណាព្រោះអ្នកឲ្យដំណឹងមកច្បាស់លាស់ចឹងទៅប៉ុន្តែវាមានគេដាក់របងដែកអីហ្នឹងទៅប៉ះទៅលឺសូពេលយប់ពួកយៈហ្នឹងដេកមែនទៅភ្ញាក់ចាប់សេកហ្នឹងបានណា ដើម្បីនឹងសម្លាប់អីអីចឹងទៅព្រោះបំណងមកលួចផ្លែស្វាយហ្នឹងចឹងទៅបានតែសេកហ្នឹងសំដែងអាការៈមិនភ័យមិនខ្លាចអីទេវាមានអារឿងមិនភ័យមិនខ្លាចហ្នឹងហ្នឹងឯងកម្លាំងចិត្តយើងប្រើប្រាស់បានណាផ្លូវលោកផ្លូវធัวអីហ្នឹងទៅបានទាំងអស់ទាំងសំខាន់ណាកម្លាំងចិត្តហ្នឹង ទប់ទល់ជាមួយជំងឺរោគាកូវីដអីហ្នឹងក៏ដោយក៏ត្រូវពឹងកម្លាំងចិត្តហ្នឹងហ្នឹងជាជំនួយបកែណាកម្លាំងចិត្តហ្នឹងចឹងរឿងរ៉ាវអីយើងត្រូវដោះស្រាយអីអីដោយកម្លាំងចិត្តមិនស្លន់ស្លោយអីចឹងទៅហ្នឹងឯងហើយក៏ជួយសុខភាពផ្លូវកាយដោយកម្លាំងចិត្តហ្នឹងទៀតហ្នឹងឯងរួមជាមួយនឹងសុខភាពផ្លូវកាយហ្នឹង កម្លាំងកាយកម្លាំងចិត្តហ្នឹងឲ្យសម្រេចដល់ទិសដៅបរមសុខហ្នឹងឯងអញ្ចឹងហើយសវៈបោតិកៈហ្នឹងដែលក្លាហានមិនខ្លាចស្លាប់ហ្នឹងណាហ្នឹងមានបល័យនៅក្នុងព្រះអត្តកថាណាហ្នឹងឯងណាក្នុង ចំពោះទី1ហ្នឹងដែលពេលរៀនសិរាជាមៀងអផន្តរៈអម្ពៈបលដ្ឋាយៈពេសេសេហ្នឹងឯងហ្នឹងឯងអាហ្នឹងសម្រាយសម្រាយទៅអញ្ចឹងពេលរៀនសិរាជាហ្នឹងគឺរាជា ក្រុងពរិញ្ញស័យហ្នឹងអតីតជាតិព្រះអានន្តចឹងប៉ុណ្ណាមៀងហ្នឹងខ្ញុំហ្នឹងហ្នឹងឯង គឺដែល PCC ហ្នឹងគឺបរិជាហ្នឹងបញ្ជូន ពាក្យថា PCC ប្រែថាបញ្ជូនណាបញ្ជូនឲ្យឲ្យខ្ញុំមកហ្នឹងហ្នឹងឯងជូនដែលបរិជាហ្នឹងត្រូវការផ្លែស្វាយអភ័ន្តរៈហ្នឹងដែលបល័យថាអភ័ន្តរៈអំពៈណាអំពៈអំពៈស្វាយ ហលដ្ឋាយៈណាមានបូកគ្នាអញ្ចឹងទៅអភន្តរៈអម្ពៈផលដ្ឋថាយៈណាអម្ពៈផលៈប្រែតែផ្លែស្វាយអម្ពៈផលៈណាហើយមានអដ្ឋាយៈហ្នឹងទៅទៀតទៅទៅជាផលៈថាយៈហ្នឹងគឺថាពរាជាពរាណសីហ្នឹងត្រូវការផ្លែស្វាយហ្នឹងបានជាបញ្ជូនខ្ញុំមកហ្នឹងណាដូចអ្នកទាំងអស់គ្នាអញ្ចឹងក៏ជាអ្នកបម្រើពរាជាខ្ញុំក៏បម្រើពរាជារៀងខ្លួន ហ្នឹងឯងដូចតែគ្នាតើយើងអ្នកបម្រើដូចគ្នាតើហ្នឹងឯងប៉ុន្តែកម្លាំងចិត្តខ្លាំងរបស់សេកហ្នឹងពោលតទៅទៀតស្វាហੰតថេវៈអត្តណោរញ្ញោរញ្ញោហ្នឹងរញ្ញោហ្នឹងបរិជាហ្នឹងហ្នឹងហើយជីវិតាំងតតវា អាកតោហ្នឹងហើយស្វាហੰស្វាហੰហ្នឹងសោនឹងអហੰហ្នឹងដែរ ខ្ញុំខ្ញុំនឹងឯងនឹងឯងខ្ញុំនឹងឯងហើយបាត់ភេវៈហ្នឹងគឺសំដៅយើងណាក្នុងក្រុងបរិណស័យហ្នឹងដែលរញ្ញោអត្តណោរញ្ញោហ្នឹងគឺបានន័យថាជា អាហ្នឹងវាប្រែអស់ទៅវាមកដល់អាជីវិតាំងតត្វាអាកតោហ្នឹងអាតោទុកក្រោយវាយើងប្រែ ជីវិតាំងតត្វាហ្នឹងគឺថាបានឲ្យជីវិត បានឲ្យហើយ នៅជីវិតបានដូចទៅលះបង់ជីវិតលះបង់ជីវិតចំពោះរញោនេះហ្នឹងឯងគឺព្រះរាជាហ្នឹងឯងចឹងលះបង់ជីវិត Mm-hmm. ដើម្បីបរិជាតថេវៈហ្នឹងបរិជា នៅក្រុងពរិណស័យនោះហ្នឹងឯងលះបង់ជីវិតលះបង់អត្តភាពហ្នឹងហ្នឹងឯងយើងបានលះបង់ជីវិតដើម្បីបរិជានៃយើងក្នុងក្រុងពរិណស័យនោះឯងហើយបានអាកតោហ្នឹងហ្នឹងឯងអាតោហ្នឹងបានមកហ្នឹងគឺ ពាក្យហ្នឹងគ្រាន់តែសំដែងប្រាប់ប៉ុណ្ណឹងសិននៅក្នុងសេចក្តីហ្នឹងហ្នឹងឯងស្វាហង្តតថេវៈអត្តណោរញ្ញោជីវិតាំងតតវាអាកតោណាគឺយើងដែលមកហ្នឹងមកអំពីយើងបានលះបង់ជីវិតថ្វាយបរិជាក្រុងបរិណស័យនោះឯងហ្នឹងឯងហើយដល់អញ្ចឹងបានតិចមកនេះតពួរទី2បន្តទៀតនេះបើសេ មាតុពលអត់អស់សេទៅវាអសតូចពេកអញ្ចឹងចែកជា2គាត់ហ្នឹងបានបានបញ្ជាក់នៅក្នុងរឿងហ្នឹងថាយោហេអត្តនោមេតាបេតូនញ្ជេវៈសាមិកាសៈចអថាយៈជីវិតាំងបរិច្ចជាបរិច្ចជាតេហ្នឹងឯងយោហេណាអាហ្នឹងបុគ្គលណាអាហ្នឹងលើកថាទូទៅណាបុគ្គលណាក៏ដោយយោហេហ្នឹង ហ្នឹងឯងមេត្តាបេតោណញ្ជេវៈសាមីកសច្ចៈអត្ថាយៈជីវិតាំងបរិច្ចៈចតេហ្នឹងឯងគឺបុគ្គលណាក៏ដោយណាហ្នឹងឯងដែលអញ្ចឹងយើងមកប្រែត្រង់បរិច្ចៈចតេនេះណាលះបងឯជីវិតាំងជីវិតាំងបរិច្ចៈចតេមុនហ្នឹងជីវិតាំងតត្វាណាហ្នឹងមុនហ្នឹងណា ក្នុងការដែលបានឲ្យនៅជីវិតហ្នឹងក្នុងន័យជីវិតាំងបរិច្ចៈចតិនេះឯងបរិច្ចៈចតិហ្នឹងគឺថាលះបង់បរិច្ចាលះបង់នៅជីវិតគេថាបុគ្គលណាលះបង់ជីវិតរបស់ខ្លួនមានពាក្យអត្តនោហ្នឹងលះបង់ជីវិតរបស់ខ្លួនឯងហ្នឹងហ្នឹងឯង មានអត្តនោទាំងពីរហ្នឹងមុនក៏អត្តនោនេះក៏អត្តនោដូចគ្នាហ្នឹងលះបង់ជីវិតរបស់ខ្លួនឯងហ្នឹងអត្ថាយៈហ្នឹងដើម្បីប្រយោជន៍ណាដើម្បីប្រយោជន៍ដើម្បីប្រយោជន៍អីប្រយោជន៍មេត្តាបិតាផងឬក៏ប្រយោជន៍ដល់ម្ចាស់ណាដល់ម្ចាស់ម្ចាស់ហ្នឹងគឺមិនមែនចំពោះតែស្វាមីទេហ្នឹងឯង ពាក្យថាម្ចាស់ហ្នឹងស្វាមីក៏សាមីអ្នកជាម្ចាស់ហើយតែម្ចាស់ក្នុងទីនេះមិនចំពោះតែស្វាមីទេអាហ្នឹងដែលលោកអ្នកប្រែបត្រៃបីដកហ្នឹងលោកដាក់ស្វាមីហ្នឹងគឺមកពីបល័យសាមីហ្នឹងហ្នឹងឯងសាមីសាមិកាសច្ចៈហ្នឹងហ្នឹងឯងបញ្ជលនៅក្នុងពាក្យថាហ្នឹងក៏ដូចគ្នា សាមីហ្នឹងណាគ្រាន់តែថា មិនមែនចំពោះតែស្វាមីទេគឺថាជាជាម្ចាស់ជាចវាយនាយគាត់ណាហ្នឹងឯងហ្នឹងពាក្យថាម្ចាស់ហ្នឹងទូទៅ ទៅទៀតមិនមែនយកតែស្វាមីទេហ្នឹងឯងស្វាមីក៏អ្នកជាម្ចាស់ហ្នឹងអញ្ចឹងពាក្យថាម្ចាស់ហ្នឹងទៅលំតលាយហ្នឹងឯងស្វាមីខ្មែរយើងយកមកប្រើសម្ដៅយកប្តីហ្នឹងឯងបរោះជាជាប្តីប៉ុន្តែពាក្យថាម្ចាស់ហ្នឹងចាស់ប្រុសម្ចាស់ស្រីអីក៏ដោយ វិសាមីបរិភោគព្រះអរហន្តគឺជាម្ចាស់នៃតណ្ហាអញ្ចឹងទៅទៀតណាសាមីក្នុងពាក្យសាមីហ្នឹងហ្នឹងហើយអញ្ចឹងសាមីនេះប្រើទូទៅព្រោះសវៈបោតិកៈហ្នឹងក៏បានប្រកាសសម្ដែង នៅ ក្នុងន័យដែលថាជាមេដាបៃតាជាម្ចាស់ហ្នឹងហ្នឹងហើយយោហេមេតាបេតោណញ្ជេវៈសាមិកាសច្ចៈអដ្ឋាយៈ ជីវិតាំងបរិច្ចៈជតេណានឹងបញ្ជាក់ថាបុគ្គលណាណាដែលបានបរិច្ចាគជីវិតរបស់ខ្លួនឯងជាប្រយោជន៍អថាយៈណាហ្នឹងឯងជាប្រយោជន៍ដើម្បីមេត្តាបៃតាឬក៏អ្នកជាម្ចាស់ហ្នឹងហ្នឹងឯងបុគ្គលនោះឯងបានសោហ្នឹងឯង ទេវលោកេយេវៈនិពតតៈបុគ្គលនោះឯងនឹងបានកើតនៅក្នុង ទេវលោកណាបន្តមកហ្នឹងសោទេវលោកេយេវៈមានពាក្យអេវៈវិជាថាពិតប្រកបទៀតណាពាក្យរបស់សវៈបោតកៈហ្នឹងហ្នឹងឯងដោយការលះបង់ជីវិត Mm-hmm. ជាប្រយោជន៍មិនមែនលះបង់ទៅក្នុងរឿងបញ្ញវិរិយរឿងអកុសលរឿងអីទេណាលះបង់ជាប្រយោជន៍ដោយក្នុងរឿងរ៉ាវព្រះរាហុលដែលទៅសាកសួរសឹកទុកពមេតាទៅពមេតាអត់បានចេញមកជួបដោយសារមានអាពាធផ្ទៃណាសាកសួរដំណឹងដឹងមកដែលមេតាអាពាធផ្ទៃអញ្ចឹងគឺថា សោយអីសោយទឹកស្វាយអីអីចឹងទៅក៏ទៅប្រាប់នារាណីអីចឹងទៅប្រាប់ព្រះសិរីបុត្រប្រាប់ទូលព្រះសិរីបុត្រចឹងទៅធ្វើប្រភពសពសពោណានឹកពមេដាណាហ្នឹងឯងមានតែពាក្យចឹងទៅក៏ហ្នឹងណាអត់តាន់បានតម្រាច់ព្រះអរហន្តអ្នកផលអីចឹងទៅនៅជាប់ជាពាក់នឹងម្ដាយម្ដាយឈឺនឹងបានអីនឹងបានអីជួយម្ដាយ ចឹងទៅក៏មិនដឹងធ្វើម៉េចទៅទូលព្រះសរីបុតទៅរះសរីបុតដឹងថាអូមានត្រូវត្រូវឆ្នាំទឹកស្វាយទឹកផ្លែស្វាយអញ្ចឹងក៏ទៅព្រះរាជវាំងបានរាជវាំងមាន ស្វាយខុសរដូវអីពេលណាក៏ទៅមានដែរហើយព្រះរាជាមិនទំនុកម្រងតែមួយពេលហ្នឹងឯងដឹងថាណាព្រះរាហុលហ្នឹងបើមិនបាន មកបួសទេនឹងបានជាស្ដេចធំគ្រប់គ្រងលើយើងទៀតណា ចឹងទៅយើងត្រូវតែទំនប់បំរុងណាមួយគឺថាត្រួតត្រង នៅគុណអ្នកបួសចឹងទៀតចឹងក៏ទំនប់បំរុងទឹកស្វាយហ្នឹងដល់ប្រមេតាព្រះរាហុលហ្នឹងរឿយរឿយរហូតមកទៀតមកបាទបសេនតិព្រះអង្គជ្រះថ្លាអញ្ចឹងរឿងរ៉ាវហ្នឹងហើយបានរឿងរ៉ាវប្រកាសឡើងអញ្ចឹងទៅ មានបជាដកដែលព្រះអង្គសម្ដែង ពីរឿងព្រះរាហុលហ្នឹងឯង ដែលរាប់រងទៅទៅរស់ស្វាយហ្នឹងតាមេតាដែលថាបានលើកឡើងថាចាញ់គូអីអីហ្នឹងណាដែលចង់ស្វាយហ្នឹងហើយបានស្វាយសោយវិញតែអត់មានកូនមានអីទេព្រោះសាងរឿងដោយប្រអិនមកតើមានគួរមានកូនអីបានធ្វើជាស្ដេចធំអីណាអត់ទេគ្រាន់តែថាបានជាឱកាសដល់សវៈបោតកៈសេកនឹងបាន ប្រឹងប្រែងទៅស្វែងរក ផ្លែស្វាយនឹងបានមកហ្នឹងណាហ្នឹងហើយហើយតស៊ូក្លាហានសម្បើមណាទៀតអីត្រូវពួកយៈចាប់សម្លាប់ហើយតើមិនទៅថាមិនបានជា យើងមិនខ្លាចស្លាប់យើងប្រឹងប្រែងជាយាមមកហើយហើយអ្នកដែលសុខចិត្តលះបង់ជីវិតណាហៅតាំងពីបរិញ្ញាស័យមកដល់ព្រៃហើយមកពៀននេះណាលឿនទៀតណាសេកហៅលឿនណាចឹង មកហ្នឹងវាយើងត្រូវស្លាប់ក៏ស្លាប់ទៅយើងលះបង់ជីវិតហើយអ្នកណាដែលលះបង់ជីវិតដើម្បីប្រយោជន៍មេដាបៃតាលះបង់ជីវិតដើម្បីម្ចាស់អញ្ចឹងថាត្រូវស្លាប់ហ្នឹងឯងគឺថាសោទេវលោកេយេវៈនៃបតតិហ្នឹងរមែងទៅកើតក្នុងទេវលោកអញ្ចឹងអហំបិណាអហំបិនេះតាស្មាព្រោះហេតុដូច្នោះអហំបិមមមហាបន្តមកទៀតហ្នឹងតេរិឆានៈយោនិសោ ចវិទ្វាចវិទ្វានោះប្រែថាជាយត់ហើយណាហ្នឹងហើយជាយត់ហើយស្លាប់ហើយណាហ្នឹងហើយទេវលោកគេនិតពតទេសាមីតេណាតាស្មាប្រហែលដូច្នោះហើយអាហំពេហ្នឹងសំបីខ្ញុំនេះណាសំបីខ្ញុំហ្នឹងអ៊ីមាមមហាទេវលោកគេ អត់ទោសអីមេមហាតិរិឆានយោនិសោចរិតខ្វាហ្នឹងខ្ញុំហ្នឹងកាលណាបើចយត់ណាណាបើចយត់ណាចរិតខ្វាហ្នឹងបើចយត់ពីកំណើតសត្វតិរិឆាននេះទៅហើយណាដាក់ហើយវិញទៀតណាចវិតខ្វាចវិតខ្វាហ្នឹងចវិតខ្វាហ្នឹងតែថាចយត់ណា ហ្នឹងហើយត្រូវថាជាយត់ដល់ជាយត់អំពីកំណើតតិឆាននេះតិរិឆាននេះយោនិយាហ្នឹងអ៊ីមាមមហាតិរិឆាននេះយោនិយាចវេតថ្វាហ្នឹងបើជាយត់អំពី កំណើតសត្វតិឆាននេះ ទៅហើយអាហ្នឹងគឺទេវលោកគេនិពតេសាមីតេហ្នឹងគឺថានឹងនឹងលើកនេះប្រែថានឹងនិពតេសាមីតេនឹងព្រោះឥឡូវវាអត់តន់ណាអញ្ចឹងវាថានឹងពេលណាក៏ដោយវាថាយើងត្រូវស្លាប់អំពីសេកហ្នឹងទៅទេឆានហ្នឹងយើងនឹងទៅកាន់ទេវលោកអញ្ចឹងយើងវាអត់មានខ្លាចក្តីស្លាប់អីហ្នឹងទេហ្នឹងហើយអញ្ចឹងបាន ពោលវិគាថានៅក្នុងវិគាថាហ្នឹងផតរដ្ឋេហ្នឹងគឺថាប្រយោជន៍ដល់អ្នកចិញ្ចឹមហ្នឹងឯងហើយបរកន្តោហ្នឹងគឺថាប្រឹងប្រែងជាយាមអញ្ចឹងយ៉ាងឋានៈមធិកចតេហ្នឹងគឺថានឹងបានទៅដល់ឋានាសូរោដោយអំណាច ដែលយើងឃ្លាវខ្លាហ្នឹង អត្តបរិចាគីគាត់ណាជាអ្នកដែលបរិចាគខ្លួនលក្ខមេណោពវេមហੰណាពវេមហន្តិហ្នឹងយើងនឹងបាននៅឋាននោះណាហ្នឹងអាត្រង់ឋានណានេះយ៉ាងឋានังអធិកចតិហ្នឹងទៅជាយ៉ាងឋានៈមធិកចតិហ្នឹងណាដោយអំណាចសូរោចក្តីឃ្លាវខ្លាអត្តបរិចាគីដែលជាអ្នកលះបង់ខ្លួនលះបង់ជីវិត ហ្នឹងឯងដោយអំណាចនៃភាពក្លាហានហ្នឹងអញ្ចឹងគឺថាស្លាប់ទៅត្រូវបានដល់នៅឋានណាឋានណានោះព្រះអថាលោកពញ្ញុលមនុស្សលោកទេវលោកហ្នឹងហើយដោយអំណាចនៃការលះបង់ជីវិតដើម្បីអ្នកចិញ្ចឹមផតរដ្ឋេហើយដោយការប្រឹងប្រែងជាយាមណាប្រឹងប្រែងជាយាមហ្នឹងថាបរកម្មតោហ្នឹងបល័យយើងស្គាល់អញ្ចឹងទៅក៏ពិរោះ ណាហ្នឹងឯងបានយល់ដឹងដូចថាកូនចៅអីហ្នឹងប្រឹងប្រែងជាមួយនឹងមេដាបេដាហ្នឹងថាកុំឲ្យខ្ជិលកុំឲ្យរអ៊ូគឺថាដល់តែថ្នាក់ថាលះបង់ជីវិតទៅទៀតដើម្បីមេដាបេដាហ្នឹងឯងដើម្បីម្ចាស់ដែលជាអ្នកចិញ្ចឹមឲ្យជីវិតហ្នឹង ចឹងទៅហើយយើងក៏ឲ្យមកនៃនៅក្នុងអវាទរបស់ព្រះអង្គហ្នឹងដែលយើងមានសេចក្តីក្លាហានគឺណាដើម្បីនឹងប្រព្រឹត្តព្រះមច្ឆរិយធัวហ្នឹងគឺថាយើងដាក់ដើមទុនគឺជីវិតនឹងចឹងទៅហ្នឹងយើងសិក្សារួចមកហើយណាហ្នឹងឯងព្រោះរឿងមុនមុនហ្នឹងសំបីតែមិនមែនជានិយានិកៈធัวផង បណ្ឌិតពីបរាណហ្នឹងក៏លះបង់ជីវិតដើម្បីកិច្ចការងារហ្នឹងចូលអ្នកទាំងឡាយមកបួសនៅក្នុងសាសនាដែលជានិយានិកៈធัวហ្នឹងមិនក៏ដាក់ចោះនៅសេចក្តីជាយាបមិនប្រឹងប្រែងអាហ្នឹងគឺយើងសិក្សារួចហើយមកក្នុងនេះនេះក៏យើងយកការសិក្សាហ្នឹងដើម្បីមកនៅក្នុងការដែលថាការដែលយើងត្រូវលះបង់ជីវិតហ្នឹងដោយសេចក្តីប្រឹងប្រែងក្លាហានហ្នឹងបានយើងអាចឈ្នះកិលេស នៅខ្លួនយើងនឹងបានហើយសម្រាប់លទ្ធផលហ្នឹងហ្នឹងឯងអញ្ចឹងហើយ ដល់ម៉ោងហើយហើយគ្រាន់តែបញ្ជាក់បន្តទៅថាដែលបានហ្នឹងបានចេះទេព្រោះចេណាយៈហ្នឹងគឺអត់ព្រមឲ្យទេស្រឡាញ់ស្រឡាញ់សេកហ្នឹងសេកហ្នឹងចេះនិយាយពីរស់ហើយណាឯណាមួយជាអ្នកបំរើ ម្ចាស់ដូចគ្នា ម្ចាស់ផ្សេងគ្នាមែនប៉ុន្តែថាអ្នកបំរើរៀងរៀងខ្លួនយើងអ្នករក្សាហើយអ្នកឯណោះអ្នកត្រូវការអញ្ចឹងយល់គ្នារៀនយល់ចិត្តគ្នា ហ្នឹងហើយហើយស្រឡាញ់សេចេះនិយាយចេះសំដែងពាក្យពីរោះណាដើម្បីការរស់នៅត្រូវមាន ការបោចាការលះបង់អីអីចឹងទៅដាប់ទៅពេញចិត្តប៉ុន្តែពេញចិត្តមិនក៏អត់ហ៊ានឲ្យទេតែឲ្យយើងមកឲ្យស្លាប់ហើយ សេកឯងក៏គួរយល់ប៉ុន្តែយើងប្រាប់ឧបាយណាវាអាចដោះស្រាយបានណស្ដេចវេស្សវណ្ណណាដាច់យើងហ្នឹងព្រះអង្គជ្រះថ្លានឹងតាបោះមួយអង្គអតីតជាតិព្រះសិរីបុត្រហ្នឹងហើយនៅកន្លែងនោះនៅកន្លែងនោះហើយដាច់យើងហ្នឹងតែងតែប្រកេនផ្លែស្វាយហ្នឹងដល់ព្រះតាបោះហ្នឹងអញ្ចឹងសេកឯងទៅសាកមើលទៅទៅសុំព្រះតាបោះហ្នឹងទៅហ្នឹងហើយអញ្ចឹងសេកនឹងអរគុណណាទៅជួបព្រះតាបោះព្រះតាបោះត្រូវគ្នាទៀតមួយសេកហ្នឹងឧបនិស្ស័យធ្លាប់ធ្វើបន់ ជាមួយគ្នាមកព្រះរាហុលព្រះសិរីបុត្រហ្នឹងហើយមើលមានរឿងមកអញ្ចឹងតែព្រះសិរីបុត្រនឹងមុនទៅបិណ្ឌបាត បានស្វាយពីប្របាទបសេនតិកោសលយកមកប្រគេនព្រះរាហុលបានព្រះរាហុលបានយកទៅថ្វាយព្រះរាជាមេដាហ្នឹងរឿងរ៉ាវក្នុងជាតិចុងក្រោយហ្នឹងរឿងពីមុនមកចឹងទៅជួបព្រះសិរីបុត្រហ្នឹងហើយព្រះសិរីបុត្រក្នុងកាលនោះជា ព្រះតាបោះហ្នឹង បានស្វាយ4ពីស្ដេចវេសវតហ្នឹងហើយបានឆាន់អស់2ហើយនៅ2អញ្ចឹងឲ្យសេកឯងមួយទៅហើមកអស់កម្លាំងហើយបានបរិភោគស្វាយទឹកហ្នឹងអស់មួយទៅមានកម្លាំងមែនទេហ្នឹងហើយអញ្ចឹងសល់មួយទៀតព្រះតបោះចាក់ធ្វើជាដូចថាជាចាក់ចាក់ចាក់ដើម្បីដាក់ផ្លែស្វាយក្នុងហ្នឹងដូចដូចស្បោងអញ្ចឹងហ្នឹងឯងដាក់ស្វាយក្នុងហ្នឹងហើយយកចងនឹងកកសេកហ្នឹង ចង់ទៅហើយក៏ឲ្យសេកឯងទៅទៅដល់ថ្វាយបង្គំលាព្រះរបស់ហ្នឹងហើត្រឡប់មកវិញមកបានថ្វាយដល់ព្រះរាជាមេត្តាទៅទាំងសូមអនុមោទនា